អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំធ្វើការចែកលេខនៅកូដមួយចំនួនអឺដែលកូដនេះវាងាយស្រួលក្នុងការយើងបើកនៅ NPC មួយចំនួនហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះអ្នកទាំងអស់គ្នាដែលលេង CX server របស់សបាយណាជាធម្មតាវាតែតែមានកាំងក្រុងឬក៏ NPC ខ្លះនៅពេលដែលវាចាប់បាននឹងចាប់ event ណាដូចជា NPC នៅបរិជិញអីនេះហ្នឹងហើយជួនកាលនៅពេលដែលចាប់ event មានអ្នកធ្វើបាបអញ្ចឹងទៅគឺកន្លែង NPC event នេះវាបាត់ និយាយមួយម៉ាត់គឺវាបាត់បងណានឹងដល់សាដាក់ហេរ៉ូច្រើនពេកហើយធ្វើយើងពិបាកហើយអ្នកខ្លះណាគាត់ហោះឆ្លងមកក្រុងនេះអីចង់ដូរសភៅឬក៏ដូរបាក់ចិត្តបាក់ប៉ែតឬក៏ស្អីចឹងវាដូរអត់កើតដោយសារវាកាំងក្រុងចឹងណាហ្នឹងហើយកូដដែលខ្ញុំមាននេះគឺវាអាចបើក NPC មួយចំនួនប៉ុន្តែតើអ្នកទាំងអស់គ្នា NPC ផ្សេងផ្សេងទៀតអ្នកទាំងអស់គ្នាធ្វើការរាវខ្លួនឯងទៅដោយសារនេះខ្ញុំអគុយរាវទៅបានប៉ុណ្្នឹងឯង អូខេអញ្ចឹងមុននឹងចូលដល់ការ review ខ្ញុំនឹងសូមធ្វើការបង្ហាញកូដសិនណាអូខេនេះកូដអូខេនេះគឺជាកូដមួយចំនួនប៉ុន្តែដូចខ្ញុំប្រាប់អ្នកទាំងអស់នេះអញ្ចឹងអ្នកទាំងអស់នេះគឺអ្នកទាំងអស់នេះធ្វើការរាវខ្លួនឯងទៅគឺយើងដូរតែកន្ទុយកន្ទុយនេះបាននេះកន្ទុយលេខនេះណាហ្នឹងហើយបើសិនជាករណីអ្នកទាំងអស់នេះរាវបានកូដផ្សេងពីហ្នឹងអូខេអ្នកទាំងអស់នេះជួយ comment ខាងក្រោមវីដេអូផងដើម្បីធ្វើការចែកលេខទៅ player ផ្សេងទៀតអញ្ចឹងណាធម្មតាពេលដែលយើងមានយើងកុំព្យាយាមលាក់ សៀងចែកចែកគ្នាទៅណាបើរបស់ខ្លះដែលយើងគិតថាអូខេអានឹងវាអត់អាចបញ្ចេញមកជាលក្ខណៈទូទៅទេអាចធ្វើមាន បញ្ហាអានឹងយើងមិនចាំបាច់បញ្ចេញអូខេចំពោះកូដមួយនេះបើអ្នកទាំងអស់គ្នាសួរខ្ញុំថាអូខេនៅពេលដែលយើងប្រើតើអាចមានការ ban អត់ជាទូទៅអាកូដដែលខ្ញុំប្រើអស់នេះគឺវាអត់មានការ ban ទេដោយសារវាមិនមែនជាកម្មវិធី cheat ណាហ្នឹងហើយវាមិនមែនជាកម្មវិធី cheat ទេវាគ្រាន់តែថាអូខេយើងនៅទីក្រុងក្រុងហ្នឹងយើងអាចយក បើកសອບនៅបៃជីងឬក៏នៅហ្វាំងសៀងឬក៏នៅសៀងយ៉ាងអីចឹងយើងអាចបើកបានចឹងណាយើងមិនចាំបាច់ហោះតែត្រង់ហ្នឹងឯងវាកាន់តែប៉ុណ្្នឹងឯងហើយចំពោះ item គឺយើងពេលដែលយើងដូរគឺយើងត្រូវការ item ដូរដូចគ្នាបើយើងអត់មាន item គឺយើងដូរអត់បានដែរណាអូខេឥឡូវកុំឲ្យខាតពេកយើងតេស្តតិចទៅហ្នឹងហើយយើងតេស្តតិចទៅអូខេនេះកូដនេះខ្ញុំដាក់ពីក្រោមវីដេអូនេះអ្នកបងប្អូនអាចធ្វើការ download បានអញ្ចឹងយើង copy វាទាំងអស់បែបនេះមក ឧទាហរណ៍នេះអានេះខ្ញុំបញ្ជាក់ទៀតនេះកន្លែងនេះគឺខ្ញុំដាក់ open linux shop អញ្ចឹងក្នុងការប្រើប្រាស់យើង copy ពីត្រឹមនេះមកដល់ត្រឹមវងកញ្ចក់នេះនេះបាត់បែបហ្នឹងមកមកស្ដាំមកក៏បានដែរខ្ញុំមកប្រើ key ទេដើម្បីកុំឲ្យអ្នកនរច្រឡំអូខេកន្លែងនេះតាមធម្មតាយើងប្រើ control V ណាយើងប្រើ control V ខ្ញុំអាច YouTube ស្ដាប់ថតហើយខ្ញុំនឹងបញ្ចេញជាវីដេអូក្នុងក្រោមនឹងឲ្យមើលណានេះអឺតាមធម្មតាយើងប្រើ control V បែបនេះហ្នឹងហើយ សំសារថ្មីអូខេយើងប្រើ control V យើងចុចនេះចុចសញ្ញា control នេះ control នេះជាមួយនឹងសោ V នេះមកហ្នឹងហើយអញ្ចឹងវានឹង load code នៅលើទៅណាហ្នឹងហើយអញ្ចឹងបែបហ្នឹងមកនេះយើងដាក់មកឲ្យចំហ៎ហើយមួយទៀតចំពោះកន្លែងនេះនេះកន្លែងអសរចិននេះអ្នកទាំងអស់នេះចុចបែបនេះអូខេកន្លែងអសរចិនហ្នឹងអ្នកទាំងអស់នេះត្រូវចាំថាម៉ាត់ចែកកន្លែងអសរចិនហ្នឹង យើងដាក់មកឲ្យចំឡៃនេះមកនេះយើងចុចនេះចុច keyboard នេះនេះហើយនេះនេះចុចមកឲ្យលើវាដើរមកឃើញនេះដើរមកហើយយើងលុបវាយើងលុបវាចុចនេះលុបវាលុបវានៅលើនេះរួចនេះគាត់ឲ្យមើលកន្លែងសញ្ញាហ្នឹងអាហ្នឹងវាមាន2ទី1យើងបើកអាអាសញ្ញាក្បេះលើនេះយើងចុចនេះចុចនេះឃើញទេចុចនេះមួយមកសញ្ញានេះចិត្ត enter នេះរួចបន្តមកទៀតនេះចុចសញ្ញាឡើយនេះនេះនេះចុចចាប់អក្សរ M នេះឃើញទេនេះដៃខ្ញុំនេះអូខេបែបហ្នឹងមក តបមកទៀតអឺយើងមើលមើលលើនេះវិញអញ្ចឹងហើយតែប៉ុណ្្នឹងមកយើង enter មកនេះតែប៉ុណ្្នឹងមកយើងធ្វើការ enter កន្លែងនេះមកនេះ enter នេះមកនេះផាច់នេះតែប៉ុណ្្នឹងមកគឺបានហើយអ្នកនរនេះគឺវាចាញ់ហើយអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងអាចដូរបានអញ្ចឹង Polina Shop បើសិនជាករណី hero ខ្ញុំមានខ្ញុំដូរបានធម្មតាបែបហ្នឹងហ្នឹងហើយនេះឃើញទេដូរបានធម្មតាហើយបន្ទាប់មកទៀតបើយើងចង់ដូរលេខកូដផ្សេងយើងរាវមក អញ្ចឹងក្នុងនេះខ្ញុំក្នុងនេះខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអា03នេះគេ Open NPC លៀងសានអញ្ចឹងឲ្យតែ NPC លៀងសានមានថាសອບនៅកន្លែងលៀងសានវាចេញមកទាំងអស់ចេញលុបមកដាក់លេខ3មកលុបលុបកន្លែងនេះហ្នឹងហើយយ៉ាស់ច្រឡំ sorry មកកែនេះវិញបានមើលនេះចុច undo វិញសិនអូខេនេះចុចមកលើនេះអញ្ចឹងឡើងលុបមកហើយដាក់លេខ3មកតាមហ្នឹងឃើញវាចេញ NPC លៀងសានគឺវាចេញមកទាំងអស់ឃើញទេ អញ្ចឹង open shop លាងសារនេះយើងមិនដឹងថាវានៅលាងសារណាមួយទេតែគាត់ថាយើងអាចដូរបានប្រើប្រាស់ធម្មតាអញ្ចឹងណាអូខេហើយបើសិនជាករណីអ្នកនរចង់អីគេអូខេចូល function កាដើម្បីដូរអាចបច្ចិតនេះទៅទុយ04អញ្ចឹងណាមកលេខ4បែបហ្នឹងមក enter ពងឃើញចាញ់អញ្ចឹងបើសិនជាករណីអ្នកនរមាន star ដែលយើងស៊ី divide online គ្រប់ធ្វើការដូរវាតែម្ដងតែម្ដងទៅបានហើយណាអត់បាក់អីទេហើយនេះលេខគោផ្សេងៗទៀតគឺនៅនេះទាំងអស់អ្នកនរនេះបានមើលឃើញស្ដាប់ហ្នឹងគឺនៅ line នេះទាំងអស់ ហើយគាត់ខ្ញុំបញ្ជាក់ថាចំពោះកូដអីផ្សេងផ្សេងអ្នកទាំងអស់នេះអាចធ្វើការរៀងខ្លួនឯងថែមអញ្ចឹងណាហ្នឹងហើយយើងកាយតែកតុយកតុយនេះមកឡើងទៅលើឬចុះទៅក្រោមឬសេរីចុះសេរីឡើងអញ្ចឹងបាទប៉ុន្តែខ្ញុំសូមបញ្ជាក់តិចណាចំពោះការប្រើប្រាស់កូដនេះវាយើងព្យាយាមតាអាចធីមណាដែល GM ដាក់ឲ្យដូរកុំព្យាយាមរកអាចធីមចាស់ចាស់កូដចាស់ចាស់ដែលថាសបវាបិទទៅហើយយើងព្យាយាមដូរវាអានឹងដឹងតា GM បែបណាព្រោះវាលោតនៅក្នុង system នៅពេលដែលយើងដូរណាអូខេនេះវាគ្រាន់តែជាការចែកម្លេចទេហើយឬអ្វីដែលខ្ញុំសុំអ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាអឺ ការប្រើប្រាស់ tool វាមិនជាល្អមកនេះប៉ុន្តែនេះវាគ្រាន់តែកូដជំនួយទេណាហើយបើយើងហ៊ានប្រើប្រាស់យើងទទួលខុសត្រូវខ្លួនឯងទៅអូខេអូខេហើយចំពោះអ្នកទាំងអស់គ្នាមានលេខកូដផ្សេងក្រៅពីនេះណាដែលមានលេខកូដផ្សេងក្រៅពីនេះណាហ្នឹងហើយបើសិនតែចង់ចែកម្លេចអ្នកទាំងអស់គ្នាជួយផុសនៅក្នុង comment ក្រៅវីដេអូនេះមកដើម្បីយើងចែកម្លេចទៅគ្នាយើងផ្សេងឲ្យបានប្រើប្រាស់ទៀតណាព្រោះវាងាយស្រួលទាំងអស់គ្នាយើងដឹងស្រាប់ហើយជា H របស់សបាយជាទូទៅតែងតែកាំងអ្នកនរនេះងាកកាំងងាកកាំងងាកកាំង អញ្ចឹងកាលមុនគាំងចូលកន្លែងដូរបច្ចិតឬ Sky ឬដូរសភៅថ្មីអត់កើតទេអញ្ចឹងអានេះអត់ពិបាកអីទេឲ្យតែយើងមានលេខកូដនឹងនេះសភៅថ្មីមាននៅនឹងស្រាប់ទៀតនេះ2007នេះឃើញខ្ញុំដាក់ឯនេះអានេះខ្ញុំខ្ញុំរាវចប់ខ្ញុំរាវរួចត្រូវហើយខ្ញុំខ្ញុំណូតទុកវាមកជាមួយ2007ណាលេខ7ចាំមក interphone ឃើញទេអញ្ចឹងដូរបានសភៅប៉ុន្តែបើសិនកាក់ណៃអត់មានដកដូរអត់កើតទេណានឹងឲ្យតើយើងមានដកដែរគ្រាន់ថានេះយើងមិនចាំអាចហោះឆ្លងក្រុងទៅទេនឹងអាចដូរនៅនឹងបាន ប្រើប្រាស់បានវាងាយស្រួលនិយាយទៅវាងាយស្រួលមិនចាំបាច់យើងហោះឆ្លងទៅឆ្លងមកនឹងពិបាកណាអូខេអញ្ចឹងចំពោះការប្រើប្រាស់នេះដូចខ្ញុំនិយាយអញ្ចឹងតាមធម្មតាគឺយើងដូរ item នឹងសອບដែលវាមានដែលជា MDI ដូរវាវាខ្ញុំគិតថាវាមិនជាបញ្ហាទេព្រោះតាមធម្មតាខ្ញុំដូរសភៅគឺខ្ញុំដូរបែបនឹងដែរខ្ញុំមើលទៅ hero ខ្ញុំលេងច្រើនខែដែរដូចជាមិនមានបញ្ហាដែរណាហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអរគុណអ្នកទាំងអស់គ្នាតែងតែ support នឹង Control Page ឬក៏ Channel Razer Gaming ទាំងអស់គ្នា អូខេអរគុណបាយបាយ